តើស្រីណាទ្រាំបានស្ត្រីម្នាក់ត្រូវបានស្វាមីជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រូងឈ្មោះធៀមដែនប្រើហិង្សាហើយគំរាមបាញ់សម្លាប់ជាញឹកញាប់ ណៈដែលកំពុងតែផ្ទុះរឿងអំពើហិង្សាបុរសជាប្តីបានប្រើហិង្សាជាញឹកញាប់ទៅលើភរិយាហើយក៏កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមនោះកាលពីពេលថ្មីៗនេះក៏មានករណីប្រើអំពើហិង្សាវាយដំជេរប្រមាថគំរាមបាញ់សម្លាប់មួយដោយបុរសជាស្វាមីដែលគេស្គាល់យ៉ាងច្បាស់ថា ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រូងបានប្រើអំពើហិង្សាធ្ងន់ធ្ងរជាច្រើនលើកច្រើនសា ទៅលើភរិយាមិនតែប៉ុណ្ណោះថែមទាំងគំរាមសម្លាប់ជាញឹកញាប់ផង ដែររៀបរាប់ទាំងទឹកភ្នែកនិងអារម្មណ៍ភ័យខ្លាចផងនោះ អ្នកស្រីអ៊ុំឡានីបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាច្រើនឆ្នាំមកហើយដែលអ្នកស្រីបានរងអំពើហិង្សាពីស្វាមីមានទាំងវាយដំពេលខ្លះធ្ងន់ធ្ងរស្ទើរតែស្លាប់ជេរប្រមាថនិងគំរាមសម្លាប់ច្រើនដងហើយរឿងរ៉ាវដែលអ្នកស្រីជួបវាធ្វើឲ្យអារម្មណ៍អ្នកស្រីតក់ស្លុតមិនហ៊ានតតាំង ឬប្រាប់ទៅមនុស្សជុំវិញខ្លួនឲ្យជួយនោះទេ បានត្រឹមរស់នៅទាំងភ័យខ្លាចឈឺចាប់អារម្មណ៍ ម្ភមួយផ្ទាល់តែអ្នកបានជួបផ្ទាល់ទើបដឹងថាពិបាកនឹងសែនឈឺចាប់កម្រិតណា អ្នកស្រីបានរៀបរាប់សាច់រឿងឲ្យដឹងថាឈ្មោះធៀមដែនមានអាយុ42ឆ្នាំ មានតួនាទីជានាយប៉ុស្តិ៍នគរបាលការពីព្រំដែនបឹងជ្រូងស្ថិតនៅភូមិបឹងជ្រូងឃុំជំស្រុកមេមត់ខេត្តត្បូងឃ្មុំត្រូវជាប្តីរបស់អ្នកស្រី និងមានកូនក្នុងបន្ទុកចំនួន3នាក់ក្រោយពីបានរួមរស់ជាមួយគ្នាអស់រយៈពេលប្រមាណ15ឆ្នាំមក ឈ្មោះធៀមដែនតែងតែផឹកស៊ីហើយរករឿងជេរដៀលប្រមាថអ្នកស្រីនៅ ចំពោះមុខកូនកូន កូនចៅក្នុងផ្ទះនិងមុខមិត្តភ័ក្តិគាត់ជារឿយរឿយហើយតែមទាំងបានវាយធ្វើបាបលើរាងកាយនិងយកកំភ្លើងមកគំរាមបាញ់សម្លាប់មកលើអ្នកស្រីជាញឹកញាប់ផងដែរហើយនៅក្នុងនោះផងដែរអ្នកស្រីក៏បានរៀបរាប់ថាកាលពីអំឡុងឆ្នាំ2014អ្នកស្រីមានផ្ទៃពោះកូនទី3ហើយគាត់នៅ តែបន្តលួចលាក់មីនស្រីខាងក្រៅនៅពេលដែលគាត់មកដល់ផ្ទះ ះម្ដងម្ដងគាត់តែងតែរករឿងឌីលជេរប្រមាថនិងយកកំភ្លើង មកគំរាមសម្លាប់ អ្នកស្រីហើយគាត់ចេញពីផ្ទះអស់រយៈពេល4ខែរហូតមកដល់អ្នកស្រីឆ្លងទន្លេរយៈពេល15ថ្ងៃទើបគាត់បានត្រឡប់មកមើលអ្នកស្រីនិងកូនកូននិងបានទីមទាសោទូដែកដើម្បីយកលុយដែល អ្នកស្រីសន្សំទុកចិញ្ចឹមកូនកូនទៅឲ្យស្រីញីហើយក៏បានឆ្លោះគ្នានឹងវាយដំតាត់ធាក់អ្នកស្រីរហូតលាក់ឈាមចូលសង្គ្រោះបន្ទាន់ថែមទៀតផង កាន់តែស្ដាប់ការរៀបរាប់ពីអ្នកស្រីអ៊ុំឡានីដែលជាជនរងគ្រោះកាន់តែរំជួលចិត្តនិងតក់ស្លុតហេតុអីលោកធៀមដែនបានប្រើប្រាស់អំពើហិង្សាដាក់ភរិយាដោយមិនញញើតច្បាប់បែបនេះនៅក្នុងនោះផងដែរអ្នកស្រីបានប្រាប់ឲ្យដឹងថានៅក្នុងអំឡុងឆ្នាំ2021ឈ្មោះធៀមដែនបានផឹកស៊ីស្រវឹងដោយប្រើអំពើហិង្សាមកលើអ្នកស្រី និងវាយប្រតាយប្រតាប់ជាមួយប្អូនប្រុសអ្នកស្រី ដែលបានជួយខាត់និងបានយកកំភ្លើងវែងអាការមកបំរុង បាញ់សម្រាប់ប្អូនប្រុសអ្នកស្រី អ្នកស្រីមិនបានប្តឹងយោគយល់តែជននេះមិនកែកំហុសនោះទេ ថ្មីថ្មីនេះនៅតែបន្តគម្រាមសម្រាប់អ្នកស្រីទៀតកន្លងមកអ្នកស្រីអត់ធ្មត់អត់ទ្រាំឈឺចាប់និងរស់នៅទាំងភ័យខ្លាចមិនហ៊ានប្តឹងឬប្រាប់សាច់ញាតិឲ្យដឹងទេខ្លាចប៉ះពាល់កិត្តិយសរបស់ប្តីពិសេសមិនចង់ឲ្យគ្រួសារបែកបាក់និងកូនកូនទាំង3នាក់រស់នៅខ្វះភាពកក់ក្តៅប៉ុន្តែឈ្មោះធីមដែនមិនព្រមកែប្រែអត្តចរិតកាយសាហាវ យរបស់ខ្លួននឹងនៅតែបន្តជាប្រមាថគំរាមសម្លាប់ប្រាអំពើហិង្សាលើផ្លូវកាយនិងផ្លូវចិត្តផ្នែកសេដ្ឋកិច្ចប៉ះពាល់ដល់កិត្តិយសនិងបង្កការភ័យខ្លាចដល់រូបអ្នកស្រីកូនកូនយ៉ាងខ្លាំងជាទីបំផុតទង្វើរបស់ធីមដែនបានធ្វើឲ្យអ្នកស្រីមានការឈឺចាប់យ៉ាងខ្លាំងរស់នៅជាមួយកូនកូន ក្នុងការព្រួយបារម្ភភ័យខ្លាច ជារៀងរាល់ថ្ងៃ ចំពោះសុវត្ថិភាពគ្រប់បែបយ៉ាងពិសេសកាលពីថ្ងៃទី29កន្លងទៅនេះគាត់និយាយថាអញឈប់កាន់ កំភ្លើង3ឆ្នាំហើយឥឡូវអញនឹងកាន់កំភ្លើងវិញដើម្បីសម្លាប់មនុស្សម្នាក់អ្នកស្រីបានបន្ថែមទៀតថាឈ្មោះធីមដែនមានចរកាយសាហាយណាស់ធ្លាប់បាញ់បោះតែងគំរាមនិងជំរុញឲ្យអ្នកស្រីទៅប្តឹងគាត់ដល់ណាក៏មិនឈ្នះដែរដោយសារតែគាត់មានខ្សែធំធំអ្នកធំនៅក្នុងខេត្តនៅផ្កាយ3ឬផ្កាយ4នៅអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃគាត់ស្គាល់ច្រើន ទៅប្តឹងគ្មានអ្នកណាដោះស្រាយឲ្យអ្នកស្រីនោះទេមូលហេតុនេះ ហើយដែលធ្វើឲ្យអ្នកស្រីស្រុកចិត្តទ្រាំឈឺចាប់ទាំងរាងកាយនិងផ្លូវចិត្តសឹងតែខ្លាចទៅជាមនុស្សឈួត អ្នកស្រីនិងកូនកូនរស់នៅក្នុងភាពភ័យខ្លាច ដោយមិនហ៊ានរកជំនួយឡើយតែ ពេលនេះកូនកូនកាន់តែធំហើយវាប៉ះពាល់អារម្មណ៍កូនកូន ខ្លាំងណាស់អ្នកស្រីទ្រាំលែងបានទៀតហើយនឹងសុំប្តឹងរោគយុតិធធម៌តែម្ដងទៅ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកស្រីកាន់តែឈឺចាប់ទៀតនោះគឺលោកស្នងការនគរបាលខេត្តត្បូងឃ្មុំបានបណ្ដោយឲ្យជនដៃដល់រត់គេចខ្លួនបាត់ក្រោយអ្នកស្រីបានដាក់ពាក្យបណ្ដឹងគោរពជូនអាយដាមនីតសាវឿនអគ្គស្នងការនគរបាលជាតិហើយអាយដាមក៏បានបញ្ជាឧត្តមសេនីយ៍អៃជាវផាលីអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនឲ្យបញ្ជូនកម្លាំងចុះធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ដោយគាត់បានបន្តចាត់ជំនាញពីររូបពីថ្នាក់លើចុះធ្វើ ធ្វើកិច្ចការនេះជាមួយស្នងការនគរបាលខេត្តត្បូងឃ្មុំក៏ហៅឈ្មោះធីមដែរ មកសាកសួរនៅក្នុងវិន័យនគរបាលរួមជាមួយនឹងមន្ត្រីជំនាញនៃការិយាល័យប្រឆាំងអំពើហិង្សានិងការជួញដូរមនុស្សកម្លាំងជំនាញបានសាកសួរអស់រយៈពេលជាច្រើនថ្ងៃដើម្បីកសាងសំណុំរឿងរៀបចំផុសតាំងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំប៉ុន្តែពេលព្រះរាជអាជ្ញាយល់ព្រមឲ្យ បញ្ជូនសំណុំរឿងនិងឲ្យនាំខ្លួនឈ្មោះធាមដែនទៅតុលាការស្រាប់តែថ្ងៃទី8ប្រហែលជាម៉ោង3រសៀលបែរជាផ្ដល់ព័ត៌មានថាជនសង្ស័យឈ្មោះធាមដែនរត់ khắc bắt tử bình. ការបណ្ដោយឲ្យជនរង គ្រោះរត់គេចខ្លួនបានធ្វើឲ្យក្រុមគ្រួសារអ្នកស្រីទាំងអស់កាន់តែមានភាពភ័យខ្លាចយ៉ាងខ្លាំងចំពោះសុវត្ថិភាពនិងអស់ទំនុកចិត្តអស់ក្តីសង្ឃឹមចំពោះថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃស្នងការនគរបាលខេត្តត្បូងឃ្មុំនិងមន្ត្រីជំនាញដែលឡើងពីអគ្គស្នងការនគរបាលជាតិដែលបានបណ្ដោយឲ្យជនដៃដល់មានចរកាយសាហាវរុកនេះរត់គេចចេញពីស្នងការខេត្តដោយខ្វះការទទួលខុសត្រូវនិងមានចម្ងល់ថាតើឈ្មោះធៀមដែនរត់ទៅតាម តាមណាអ្នកស្រីនិងក្រុមគ្រួសារភ័យខ្លាចខ្លាំងណាស់ព្រោះឃើញថ្មីថ្មីនេះមានករណីបាញ់សម្លាប់ប្រពន្ធនិងបងប្អូននៅខេត្តសៀមរាបយ៉ាងសាហាវដោយសារតែភ័យខ្លាចតក់ស្លុតស្ទើរតែឈួតបែបនេះហើយទើបអ្នកស្រីទទូចសំពះអង្វរទៅដល់សម្ដេចតេជោមន្ត្រីពាក់ព័ន្ធមេត្តាជួយសង្គ្រោះអ្នកស្រីនិងកូនកូនផងដោយសារតែអ្នកស្រីខ្លាចស្វាមីត្រឡប់មកបាញ់សម្លាប់អ្នកស្រីកូនកូននិងគ្រួសារព្រោះថាពេលនេះអ្នកស្រីមិនដឹងថាស្វាមីរត់គេចខ្លួនទៅទីណា ត្រឡប់មកធ្វើបាបអ្នកស្រីនិងគ្រួសារពេលណាទេពិតជាភ័យខ្លាចខ្លាំងណាស់